ដល់លើវិធីជប់ជាប់បន្តទៀតណាបាទដើមយើងជីបងប្រុសអូខេបងឡាញជួបនឹងហ្គេមបាត់គូចង់ក្រោយបងមនុស្សមិញដូចគ្នាបងដែរបាទសម្រាប់ហ្គេមនេះយើងឡាយចំហើយយើងញ៉ាំបាយញ៉ាំអីហើយសម្រាប់មក play ទៅបន្តមកខ្ញុំឡាយម្ដងទៀតជួបនឹងការប្រកួតអារណា contest គឺយើងបាទយប់នេះយើងឡាយអារណា contest មកតង់ទៀតផងដែរបាទសម្រាប់យប់នេះដូចគ្នាផងដែរចឹងសង្ឃឹមថាយើងនឹងធ្វើបានល្អដូចគ្នាផងដែរណា brother អូខេបងចឹងគ្នាមក request មួយទៀតសិនខ្ញុំមានការ share រីឯបងបានចានអស់នេះបងដែរខ្ញុំឈឺកមិនទេមិនដឹងឈឺកតាពីមិនសមមិញអើអឺ ឈឺកតាំងពីមួយសមមិញឥឡូវឥឡូវមកពីមួយសមមិញយើងខែ ML ដល់ពេលថ្ងៃនេះយើងអានអាខនថៃទៀតតើបណ្ដោយជាមួយឈឺកវិញយើងតែម្ដងមនុស្សអើបងមនុស្សអានខ្ញុំទេអានថាប្រុសសុំវិសាអានថាបដបាទហើយបងស្ដីបណ្ដៃសែនពិសិដ្ឋបាទអូខេបងឡាញតបងចូលហ្គេមរបស់យើងវិញ Welcome Mobile Legends Let's get it go ហេហេហេហេអឺអើបងមនុស្សចេះអឺចេះអត់ពេលប្រឡងបងអាចំ អឺបីសាច់ណូសាហាវមែនណាទៅបីសាច់ណូវិញបើបីសាច់គោបើបីសាច់ណូអើធ្វើបាបអូនណាអូខេបងប្រុសអរគុណចាមែនទេធីរិត5សេនជុំនោះបងឯង2ធីរិតអរគុណ5សេនជុំនោះបងឯងបាន2ធីរិត Let's go ពូជុំគេនេះគេបើអូអូខេបងរួចរាល់តើបងចូលគេបើយើងវិញបងប្រុសគេនេះមកចូលមកបងប្រុសចូលមកចូលមកបើបួចមកគ្រាប់ទៀតអត់ត្រូវគេទេព្រោះឯងខាងគេគាត់គិតផត់បាត់ហើយខាងគេញាច់មួយគ្រាប់សិនមកបើយើង farm ទៀតសិនមកបើខ្ញុំជីជី Let's go ពូខ្ញុំអេមត្រែមតែពូខ្ញុំជីជីពូម្លងចរអូនដាក់គ្រាប់ទីខ្ញុំម៉ាំងតែត្រែមពូចំដេញម៉ៃមែនពូចំកូកាមែនពូហ៎ nhá pro mày em khang kia let's go pu bột em phải em cũng cho pu bột nhá trong cho mày bây giờ cho cho slot vậy dưới bom lò mày mang chết đâu ngay trong cho slot bay bây giờ rồi kìa nhà chúng trong một crop team sớm bột mà có tiếp bán em phải em phú bột mà crop bán từ kia đà táo đây một trăm chí mọi tao bắt đầu bột ai giá bị trở về đây một trăm let's go pu kìa đánh máng bốn ơ màu đại ơi mà spy and fire vô mà bà bà có chi chi nhảy tê mấy cái nhau vậy đó ở chỗ đó mình nhau keng keng nhau mình nhau mà អូខេចាំបន្តិចសិនតែខ្ញុំជីជីអូខេអនឡាញមួយសិនប្រុសគេនេះគេបាច់បាត់កឲ្យពូយ៉ាត់យ៉ៃមកសបួលបបបបមកអាយទេខ្ញុំអែមស្រែមទៀតពូប៉ាំង let's go ពូខ្ញុំជីជីបងរីរាល់មើលគ្នាខ្ញុំខាងលើទៅទីហើយដេញវាយគេតបគេពីដៃជះគេបីកញ្ញោធ្វើ blood មួយបើដល់មកគាត់ជីជី let's go ពូបួចមកក្រោយទៀតងាយបងប្រុសយកបានមក kill យកសេ enemy ពូអែមស្រែមគូចប់ពូវិគេនេះផងឯង knock down មួយជាមួយខាងចាប់វាយតែម្ដងបើខាងគេ let's go ពូវានេះដកថយចំណោពូបត់ករបស់គេឡើយពូមួយខ្ញុំពីកើមួយដើម្បីបានភាពអរគុណធីរិតបាទអរគុណច្រើនមែនទេបាទសម្រាប់ candidate អរគុណចំនួន5សេនផងដែរពីធីរិតអរគុណច្រើនមែនទេបាទ5សេនចំនួនផងដែរបាទ let's go ពូមួយខ្ញុំជីបងប្រុសគេវាយបត់កបាទអស់អស់អស់នេះមួយបាទអស់នេះមួយបាទបាទយើងអសួយមែនពូអស់មានវេមួយបាទបាំងបូចអូខេបងម្លាញ់បងជួយខ្ញុំនេះបងប្រុសគេនេះជួយខ្ញុំមួយមើលបងគេមកហើយបងម្លាញ់ចាំតិចបងប្រុសគេនេះ let's go ពូ បងគេដរាមគ្នាវិញហ្នឹងណាសូយមានពូបងឯងឃ្លៀសឃ្លៀសឯងឃ្លៀសហ្មងប្រុសកុំអោយអស់មានខ្ញុំហាងគេក្បែរបែរហ្នឹងហាងគេនៅក្បែរនៅវល់ចុះវិញហ្នឹងតែម្ដងមួយខែណាមីខូខើមែនតើអូខេចាំបន្តិចសិនទៅពូមកខ្ញុំ let's go ពូក្រោយទៀតខ្ញុំអេហ្វេមែនតើពូបូចដាក់ក្រោយទៀតប៉ាំងវាបានល្បា4មួយមកខ្ញុំជោគជ័យដល់ខ្ញុំមកណែបងប្រុសប៉ាំងអត់ត្រូវគេទេបើចំអានបេតយកមកមកខាងគេខូខើមែនពូបូចដល់ប៉ាំង let's go ពូប៉ាំងអាយ៉ាបងប្រុសឲ្យវាយវាយវាយវិញឡើយពូ បាំងអូខេពីរគ្រាប់ហើយណាបូចពីរគ្រាប់ហើយបូចអឺបតអឺទូសាច់ពូណាប់ថាវាយវាយឲ្យពូឯងហេអូខេបងប្រុសមួយមួយសិនមើលគ្មានបញ្ហាបងអរគុណរោចច័ន្ទធ្វើអរគុណច្រើនមែនទេមក2សេនជុំលោកដែរអរគុណច្រើនមែនទេបាទដល់បានស្គរបងប្រុសដូចអត់ទាន់ឃើញមានខាងគេមកនេះបាទយើងជីជីដាក់ប្រុសអឺខ្ញុំទៅទៀតបាទខ្ញុំអារបៀបមកទៀតដល់ខាងគេបងប្រុសយ៉ាត់យ៉ាញ់មកសបួលជីជីអនឡាញចិត្តអនមួយមួយសិនមកបាទប៉ាំង let's go ពូមកខ្ញុំដាក់អារបេមួយទៀតឡើយប្រាប់ខ្ញុំបងឯងប៉ាំងបងរដួលបង clearance សិនមក farm ទៀតសិនមកពូអត់ទាន់បខំទេបើដល់យើងគេនេះតែយើងបខំពេកគឺវត្តភ្នំរបស់គេឯងពូកុំបខំពេកណាបងប្រុសគេនេះអឺបូចមកក្រោយទៀតបំអូខេពងអឺចាំមិនដឹងខាងគេបូចពងយកបានកាក់មួយទៀតបានលុយទៀតដល់ខ្ញុំជីជីតែអារ៉ាប៉ានមួយមកបង ញ៉ែកំប្រុសអត់ត្រូវខ្ញុំអត់អីបើដល់គ្មានបញ្ហាចំអេសតែមកបើជឿមិនពេញអញ្ចឹងបងអេសតែមកបើជឿមិនបបដល់មានជាជាបើគេមិនបានបងប្រុសគេនេះមិនដែរបាទបួចបួចបើដល់ខ្ញុំជាជីបានមកគីទីខ្ញុំអេសតែមិនពូ10មកគីពូ the best តែម្ដងបើដល់ខ្ញុំបងឯងបងម្លងចដូនគូហ្គេមប៉ាំងប៉ាំងបងប្រុសគេនេះម៉ាំងម៉ាំងអេសតែមិនពូជា stack ខ្ញុំតាណាបើដល់មកគាត់ជាជីបងម្លងកុំជួយ stack ខ្ញុំតាណាបានបើដល់មកយើងយ៉ាត់ខ្ញុំមានបញ្ហាបើដល់ខឹងមិនទេពូមួយគាត់ជាជីបង អរគុណមេសេងភីដិរិតអរគុណចាំបីសេងជួបលោកផងដែរបាទភីដិរិតបូចអូត្រូវគេដល់ខ្ញុំ let's go ពូមកខ្ញុំម៉ាំងអូខេអត់វិធីខាងគេបងឡាញចរនម៉ាំងបូចបត់កមួយបាទដល់មកយើងបូចប៉ាំងដល់គេពូអេមត្រេមតែពូ good job let's go បងគ្រីឡែនសិនមកប្រូហ្គានេះ device តាមដល់ខ្ញុំមកជីជីជំនាញការ clean clean speed មកជីពីខ្ញុំអេមត្រេមពូ good job នឹងបង ជោគជ័យបើដល់គេនេះផងណាបងអំណាចអូនតបគេបាច់ក្លៀនកោទៀតហើយបងប្រុសអើយបងប្រុសអឺអូខេបងមួយសិនមកបាំងក្លៀនបងបូចបូចទៀងគេមកគេដាក់អាវេតមកបើដល់យើងយកគេអាវេតមកស្បៃបបតាមអីចកពូខ្ញុំញាច់ញាច់បងប្រុសគេនេះម៉ាំងរុញស្គីមួយទៀតពីខាងគេបងប្រុសគេនេះបូចអរគុណច្រើនមែនទេបាទសម្រាប់5សេនពីឈីឡុងអរគុណ5សេនជុំលោកបងដែរបាទពីឈីឡុងអរគុណច្រើនមែនទេបាទចាំចាំតិចមកបើដល់ខាងគេមកហើយបើដល់គ្រប់ស្តាន់មកហើយខាងគេ បូចអត់លឺតបដ ாய் អើយឲ្យខ្ញុំអាសយមែនពូអឺខ្ញុំទៅទៅអញ្ចឹងវិញបើខ្ញុំផងឯងអត់គួសោះបើអត់គួសោះទៅលេងអីអញ្ចឹងវិញបើខ្ញុំផងឯងបងប្រុសមិនគួសោះបងឡាញ់ជួយខ្លួនឯងបងឯងបងប្រុសគេនេះអូខេបងប្រយ័ត្នផងដាក់អាដបេតវាយគេគាស់ពីកញ្ញោទះពីដៃទះ stack មួយលោតចូលទៅដល់បញ្ញាជាងរបស់គេបើហើយកញ្ញាជាងរបស់គេគប់បតកបើខ្ញុំជីប៉ាងមិនបញ្ញាជាងមួយស្បៃបើហើយបូចតពីដៃប៉ាងបតកមែន ថាចាន់ដោនចាន់ដោននៅរបស់យើងថាបើអីចេះខុសបងប្រុសគេនេះហ៎វាយទៅណាពូគាត់វាយទៅណាខ្ញុំតបមកខំពេកបងមកក្រោកទៀតប៉ាំង let's go មើលសិនបើខ្ញុំផងណាជីជីបូច entrem គូចោពូបាញ់ប្រាវខ្ញុំ entrem បងមកដល់បូចបូចដាក់មកដល់ខ្ញុំជីជីមកសួរសាយយូរសបិនច្រើនពូគេទៅលើយើងបុកនេះវិញបើខ្ញុំញ៉ាយញ៉ាយប្រុសម៉ាំងបូចបូចអេត្រេនពូបបបបចុះមិនមិនវេទនាហ្មងពូបបបអូខេវើណៃពូបបបអូខេ ដាច់ប៉មកនេះប៉ាំងប៉ាំងអូខេវុយណៃពូបូចងំមកដាច់ប៉មកហ្នឹងលុយសុតបើដល់មកយើងអត់ដាច់ប៉មកហ្នឹងបើដល់ខាងគេប៉មរៀងរឹងដែរមកអេណាមីប៉មរឹងដែរមកបូចបូចមកក្របទៀតមកទៅក្រោយសិនដល់ខ្ញុំស្គប់ពូគេនេះជីជីអូខេអំឡាញចរូនបូចក្របទៀតមកដល់ខ្ញុំជីជីបងប្រុសប៉ាំងប៉ាំងពងពងបងប្រុសអង្គមកតបរបស់ខ្ញុំអស់លីង អរគុណច្រើនមែនទែនបានសម្រាប់ការសម្បូរស្តាពី7 EU អរគុណការសម្បូរស្តាជំនួសបងឯងបានពី7 EU អរគុណច្រើនមែនទែនបានគុណចប់បដអរគុណច្រើនការសម្បូរស្តាជំនួសបងឯងបដបងប្អូនខ្ញុំ let's go មកទៀតឲ្យគេ flicker មកបត់កឡើយដល់ខ្ញុំ GG ចាំតិចពូយក flicker មកទៅវត្តរបស់គេបើដល់មកយើងហឹមអរនេះសាច់បាននេះពូមកយើង GG ចាំនេះវិញមកឡើយខ្ញុំពូនេះវិញអូខេបងប្អូនតើកាំងគេមកខ្ញុំវាយដើរសបួរដើរដើរមកកន្លែងខ្ញុំវាយណាខ្ញុំវាយមែនណាពូដើរមកខ្ញុំវាយណាដើរមកកន្លែងនេះអត់ដើរមកអត់អត់ដើរមកដើរមកចូលមកស្មាតដើរមកអឺ ដើរមកបន្តិចមកអត់ទេបើតែគាត់អូនកំពុងចាំវាយបងពូអឺខោខៅមែនទេបងម្លាញ់ចាំពូនទៀតបើពូនទៀតពូនទៀតពូនទៀតពូនទៀតពូនទៀតចាំមើលតើខាងគេណាគេមកអត់មានណាគេមកទេពូមកស្ងាត់ឈឹងអើបូចងាត់ជ្រៀបមកពូមកបរៃឲ្យជីគេព្រីកមកអើអូខេមើលសិនប៉ាំងអស់ពេលកដាលមួយបើដល់គាត់ជី Let's go ពូមកដល់ដល់មកនៅមកដល់ដល់មកនៅខ្ញុំខ្ញុំខ្ញុំចូលបានប្រយខាងគេមាន stand គេមានស្តាន់ទៀតណាពូលេងស្អាតបានទេលេងបានទេប្រមកស្តាន់គោមែនទេពូខាងអេមីបូចប៉ាំងអេប្រេមពូគូចប់អឺបងបងអត់ថយអត់ថយបងអត់ថយអត់ថយពូអត់ថយអត់ថយចូលមកការទេប្រនិយាយញ៉ៃមែនទេពូចូលមកអេប្រខាងគេបានវាយអត់ប្រដើមើលទៅបូចមកក្របទៀតពងអស់ឈាមកងកងបើប្រជុំជីប៉ាំង បុចប្រដាប៉ោងមកក្រោមទៀតបុចអឺបងដាច់ចឹងឡំទេខ្ញុំជីជីគូចាប់ពូប៉ាំងតាម stack ទៀតមកពូមកខ្ញុំ let's go បុកប៉ោមទៀតមកនេះអឺជោគជ័យពូជោគជ័យបុចតែវាយបងដល់ខ្ញុំអត់ខ្វល់វាយពូតែវាយបងតែបុចមកក្រោមទៀតមកអត់ដល់ហ្នឹងបឹមអូខេបង គូចាប់ដាក់មួយគ្រាប់ទៀតមកបាញ់យោបាញ់យោមកបាត់ខ្វល់វាយពូឈោតតេះធ្វើវល់ងាកចឹងហ្មងអើ ណាគេមកវាយអានឹងតែម្ដងអំឡាញពងបាំងមកក្របទីអងប្រុសគេនេះបូចបបអូខេយ៉ាខាងគេមកទៀតដល់ខាង enemy ជីជីបងចំចង់ចូល slot វាដល់ enemy វាយគេប្រាំប្រាំមកបងវាយទុកដៃទៀតពូ let's go បាទចូលចាប់គេប្រឹបប្រឹបមកបងប្រុសអេត្រេមគូចោពូមីគេនេះផងណាបងអំឡាញជដូនជីជីណាខាងគេមកដែរបងខាងគេបូចអឺទៀះ stack មួយទៀតដាក់មួយ stand ដកថយចេញក្រៅវាយមួយទៀតប្រាវពួកខ្ញុំអស់ឈាមតិចតួចបងខ្ញុំមិនអាចគ្មានបញ្ហាពូ let's go មកក្របទៀតបុកប៉មទៀតមកបងប្រុស này cái sao chiếm tích nhau mà nè trong này cái sao chiếm tích nhau nó mới thân má bà mai kia đó làm dữ hả ừ. chồng mẹ mình đang còn ơ bò bò mấy mấy bò mà giật nhanh mà số bu số bu vật ca bu ở xí mà lô xí mà bu lô xí lô xí lô xí lô xí nó bu lô xí lô xí bồi mà crop ở xí thì tôi អូបេតានីម្លេះបងម្លាញ់មិនវាយអត់ទេបើដល់ពីយើងហ៎បងបងបងមកកោទីប៉ាំងឃើញឡែនមួយប្រាវាខ្ញុំបឹម Healand 1 Pro បូចអូខេពងមកបណ្ដោយពីខ្នើយទៀតអើជីជីខ្ញុំប្រុសអើពូននេះមកតាមមកមកដល់មកត្រឹម20របស់ខ្ញុំហើយអឺបើទៅដល់មកពីណាត្រឹម20របស់ខ្ញុំហើយប៉ាងរួមប្រុសគេនេះបាញ់ទៀតសិនប្រុសប៉ាងប៉ាងឃ្លាមទៀតសិនមកយកឈាមសិនយកឈាមសិនពូយកឈាមសិនបងដើរសបួរមកយើងចាប់ស្តាន់យើងបាត់កអូខេបងគ្មានបញ្ហាបងបងអូខេវាយរើសធម្មតាដល់ខ្ញុំមកណែបងឡាញ់ យករៀបបើសិនបណ្ដាមកចំជីជីបូចពងពងបងប្រុសគួយយល់បងគេលែងធម្មតាបើដល់យើងមកណាបងប្រុសគេនេះប៉ាំងបងឯងចេះអញ្ចឹងបងប្រុសឲ្យខ្ញុំតិចមកអត់ទេបើដល់គាត់អឺចាប់ស្តាន់បាយគ្នាបណ្ដោយបូចវាយធម្មតាបើដល់យើងជីជីបើមកបងប្រុសអឺបូចមកក្រោយទីមួយចំគេលេងទី2ប៉ាំងមកក្រោយទីបើដល់បូចដាក់អាគីលអស់លេងបើដល់ one shot មកគៀលពូ អូខេបងម៉ាញ់បងចូលមកគៀពូជោគជ័យបរិមយើងជីជីបងម៉ៃអាយអូខេបងម៉ៃវាយបងអឺវាយបងវាយវាយអំប្រវាយដាក់បង one shot បងគៀបរិមគេនេះម៉ាំងអឺមកគ្រប់ទៀតបើហើយបូចរួចរាល់អឺដាច់អស់ហើយ enemy enemy ភ័យ enemy enemy ភ័យខ្លួន enemy អឺពួនចាំកន្លែងនេះមួយចាំខាងគេមក surprise ស្នប់ហ្មងមកដាក់ស្នប់កណ្ដាលមុខតែម្ដងបងប្រុសគេនេះអឺបងខ្ញុំមាន flicker ល្អនេះហ្គេមនេះ វាក៏ដាក់អែហ្មងពូបូចអឺសួយមានពូអើយពូបូចជាបាញ់ទៅពីរហើយដល់ខ្ញុំបាញ់បាញ់បាញ់ទៅពីរហើយដល់ខ្ញុំជីជីសួយមានបងម្លាញ់ខាងគេគេផុតអីណាបើខាងគេបងណែបងប្រុសបបប៉ាំងគ្រីដែនបងប្រុសគ្រីដែនពងតែធីមទៀតបងប្រុសអឺចាំតិចបងម្លាញ់ចាំតិចអឺ what មិនទៅពូនឯងវិញបូចមិនដាក់បកាពូ bom lại nha rồi miên vua khi mà buôn lại នឹងវិញព្រោះលក់អត់យល់ទេបើតែយើងជីមិនដែរទៅបួយ៉ាងមកស្នារបស់ខ្ញុំដាច់បើដែរតែទៅបួពូពងដល់សបួបងដល់សបួយកមកស្នេបដាច់បងដែរបំពងអូខេបងចាំទីទៅមកបងយ៉ាត់យ៉ៃមកសបួលបូចមកក្រក់ទៀតប៉ាំងលេចណារីពូបូចដាក់បកាវីខ្ញុំ ទ្រីបគាពូអូមកទៀតអើទ្រីបគាអើមានអេសាបីដល់ទេបើដល់អញ្ចឹងបូចសាបីសាបីប្រុសបូចអឺអើយដឹងស្អីគ្នាខ្ញុំមកឯងអំឡាញហ៎ដបេះតែម្ដងពូអត់យល់បណ្ដាបណ្ដាមកស៊ីពេទៀតឲ្យ សាវេទៀតពូអស់អីនិយាយហ្មងបណ្ដាមួយគ្នាខ្ញុំមិនឯងបងម្លាញអឺ Victory បងអឺ